បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះណែនាំពុកម៉ែបងប្អូនអំពីស្គាល់ឲ្យស្គាល់ពាក់ព័ន្ធទៅនឹងអត្ថប្រយោជន៍នៃមជូរព្រឹកឬក៏មជូរល្មមដែល គេយកមកធ្វើជាតែឆុងឬក៏ធ្វើជាបង្អែមផ្សេងផ្សេងជាដំណាប់ជាអីហ្នឹងបាទឬក៏ធ្វើអីគេហៅជាយ៉ាអ៊ូឬក៏អីគេយកមកសម្រាប់លាបនៅនំប៉័ងបាទសម្រាប់នៅនំប៉័ង បាទនេះយើងកូរឲ្យវាខាប់ទៅសម្រាប់យើងព្រឹកព្រឹកអីយើងអាចលាបជាមួយនឹងនំប៉័ងនំអីណាបាទដូចជាប៊ឺដូចនៅខ្លះគេថាជាប៊ឺជាអីសម្រាប់លាបលាបនំប៉័ងបាទនេះបាទនេះគឺយើងនេះបាទហើយបានយើងកូរឲ្យវាស្អិតល្មួតអញ្ចឹង យើងលាបជាមួយនំប៉័ងអញ្ចឹងទៅបាទអញ្ចឹងយើងអាចញ៉ាំបានហើយនេះកូនរបស់ខ្ញុំគាត់សាកញ៉ាំមើល ខេញ៉ាំនេះឆ្ងាញ់ទេគេណគេថាឆ្ងាញ់ឲ្យលើកនេះដៃមួយទៀតឆ្ងាញ់ទេមីឈុនឈុនគេនេះជូជូជូឆ្ងាញ់ទេកូនអូខេអូឆ្ងាញ់ណាស់លើកនេះដៃមួយបាទឃើញទេអញ្ចឹងគឺយកមកលាមអញ្ចឹងអាចយើងញ៉ាំបានហើយចុកព្រឹកស្រុកខ្លះគេហៅមជូរល្មមអាចឆ្នៃចេញចេញជា3មុខនេះយើងហាលជាក្រៀមទៅយើងឆុងជាតែញ៉ាំបាន យើងហាក្រៀមញ៉ាំធំដែរហើយទី2យើងអាចទៅឆ្នៃដូចកទួតត្រាំអញ្ចឹងអញ្ចឹងតែគេហៅជូប្រឹកត្រាំអញ្ចឹងដូចកទួតត្រាំអញ្ចឹងប៉ុន្តែយើងញ៉ាំញ៉ាំវាបានហើយអានេះយើងធ្វើចេញជាតតំណាប់ចំណាប់ជ្រលក់ជាមួយនំប៉័ងចាយើងបៀកជាមួយនំប៉័ងទៅអាហ្នឹងអាចញ៉ាំបានជា3មុខបានយើងយក ជ្រក់នំប៉័ងក៏បានញ៉ាំជ្រក់ជាមួយយ៉ាអួរយើងបើកយ៉ាអួរមកយើងបៀបមកសវីមកយើងកោជាមួយនឹងយ៉ាអួរចឹងយើងញ៉ាំជម្រាបលាបាយបាយ